នៅក្រុមរកពៀនឹក tình đôi chân នៅស្រែឬនៅខំរកពៀននឹក ពិតវិញដូចចាំយ៉ាក៏ពីប្រាស្នេហ៍បានសុខសាន្តដរាព្រាកឈប់អើយឈប់ឆាតពីស្អីតើអូនឈ្មោះអ្វីបាទជាថ្ងៃក្នុងរុងរៀម បានដឹងផងអរអ Thank you. រុងរៀបស្ទើរព្រះរយរលឹកព្រោះតែក្តីស្នេហាកាយអើយបងស្រែស្នេហាប្រាប់រៀបរា oh,